សនាគឺព្រះបរមពុរិស័ទនឹងកើតជាអ្នករាជឈ្មោះចំបាយៈប៉ុណ្ណានឹងឯងដោយសារឋាននេះនឹងវានៅខាងក្រោមទន្លេណាក្នុងនគរចម្ប៉ាទៀតកណានៅក្នុងស្រុកអង្គៈទៀតជាប់នឹងមេរធៈហ្នឹង ណាហើយចម្ប៉ាក្នុងទីនេះគឺនគរហ្នឹងនៅពេលដែលបង្កើតនគរហ្នឹងគឺកាប់ដើមចម្ប៉ាព្រៃចម្ប៉ាហ្មងទាំងការចម្ប៉ាយើងនេះហ្នឹងឯងហ្នឹងឯងគឺសាងជាព្រះនគរឡើងហ្នឹងឯងហ្នឹងចម្ប៉ាចម្ប៉ាហ្នឹងគឺត្រូវជាភាសាបាលីមកទេយើងនិយាយជាខ្មែរណាឆ្លប់មាត់ទៅហើយហ្នឹងហើយ ចឹងក្នុងការផ្ដើមនៃវិជាដកហ្នឹងគឺមានសង្គ្រាមរវាងនគរមគធៈហើយនិងនគរអង្គៈហ្នឹងទៀតណាមកសម័យកាលបាបទុនវិសាអង្គៈហ្នឹងក្រោមការគ្រប់គ្រងរបស់បាបទុនវិសាស្ថិតនៅក្នុងអាណាចក្រមគធៈហ្នឹងរួមទាំងដែនកាសីផងទាំង ចឹងនៅអង្គៈហ្នឹងអត់មានស្ដាច់អីគ្រប់គ្រងនគរមួយតែឯងឯករាជ្យអីទៅទេណានៅក្រោមការគ្រប់គ្រងរបស់អឺប្របាទពិនវិសាហ្នឹងឯងហ្នឹងឯងចឹងក្នុងកាលនោះគឺប្របាទមគ្គធៈហ្នឹងលេងច្បាំងច័ន្ទពួកអ្នកអង្គៈរត់មកព្រះអង្គឯងមកទៀតហើយពួក មេតបនឹងដេញហ្មងចឹងដេញដេញតន់ដេញតន់ហើយព្រះអង្គដឹងថាគឺមិនអាចរត់រួចទេចឹងគឺមានតែស្លាប់ប៉ុន្តែកុំឲ្យស្លាប់ដោយសារពួកអ្នកទាំងអស់នឹងចាប់ណាយកទៅថ្វាយព្រះជាកាត់ក្បាលវាអាម៉ាស់ណាស់ហើយយើងមិនព្រមឲ្យអ្នកទាំងអស់ជាសត្រូវកាត់ក្បាលយើងទេ ដល់មកដល់មាត់ទឹងដ៏ធំដូចទលេអញ្ចឹងមានឈ្មោះចម្ប៉ាហ្នឹងហើយកន្លែងហ្នឹងវាចោតទម្លាក់មកអញ្ចឹងព្រះអង្គអត់ព្រះអង្គទៀតដេញទឹងប្រសេះទៅទីនាងហ្នឹងធ្លាក់ចុះមកបរោយហើយក្នុងកាលនោះនេះរាជណា ដែលរៀបចំទីកន្លែងនៅខាងក្រោមស្ទឹងចំបាហ្នឹងទទួលជួយព្រះអង្គទៀតជួយព្រះរាជាឃើញការតុបតែងជាព្រះរាជាអញ្ចឹងទៅក៏មានប្រតិថាជាស្ដេចអីដូចគ្នាអញ្ចឹងក៏ទទួលឲ្យនៅចម្រាចម្រានមានកម្លាំងអីអីអញ្ចឹងទៅណានាំទៅណាទីឋានរស់នៅបានមិនមែនក្នុងទឹកទេមនុស្សយើងនៅមិនបាន ណាប៉ុន្តែដល់ទៅឋានរបស់នេះហ្នឹងរស់នៅទីឋានអីស្រឡះស្រឡំធម្មតាហើយរាប់ដើម្បីជួយណាព្រះរាជាទៀតទៀតហ្នឹងឯងថ្ងៃទី8បន្ទាប់ពីសម្រាប់បាន7ថ្ងៃហើយហ្នឹងក៏អ្នករាជហ្នឹងចេញមកជាមួយនឹងព្រះរាជាមេអធិនឹងឯងហើយ ដោយអំណាចរិទ្ធរបស់នាគរាជហ្នឹងក៏បានធ្វើឲ្យរាជាមេកធៈនឹងឯងមានជ័យជំនះចាប់រាជាក្នុងនគរអង្គៈនឹងបានហើយចាប់បានសម្លាប់យើងណាមានអនុគ្រោះលើកលែងអីទៅណានឹងឯងទាវេរានឹងគ្នាចិត្តនាមអញ្ចឹងដោយសារការដែលមិនបានដឹងនៅអរិយសច្ចៈធัวទៀតនឹងឯង ដឹងរិយសច្ចធัวគឺអត់មានបាណារិបាបទេហ្នឹងហើយវាអត់មានសម្រាប់អ្នកដតីដើម្បីខ្លួនឯងវាវាអត់មានទេហ្នឹងឯងអសកាយតិដ្ឋិនឹងលះបង់បានហើយវាអត់មានតាមារិបាតនាទានបញ្ញវិរិយទេនឹងទៅសម្រាប់អ្នកដតីនឹងធ្វើអីសម្រាប់ឲ្យអ្នកណាហើយនឹងបើតើមានអញបានទៅត្រូវសម្រាប់គេចឹងហ្នឹងឯង ហើយក៏អរគុណនាគរាជអីអីទៅតែងតែធ្វើពិធីបូជានាគរាជនឹងឯងប្រចាំឆ្នាំទៀតកណានុនាក្នុងនគរហ្នឹងរាជាឲ្យសាងទីកន្លែងមួយណាសម្រាប់បូជាដល់នាគរាជហ្នឹងមានធ្វើទាំងរូបនាគរាជអីអីទៅទៀតហើយនាគរាជមកមានតែប្រចាំឆ្នាំណាមកទទួលនៅពលីកម្មអីអីហ្នឹង រាជាស្ដេចយាងមកសម្ដេចសម្ដាលអីអីនៅនាមាត់ណាស្ទឹងញំប៉ាហ្នឹងក្នុងការនោះព្រះបរមពុរិស័ទកើតជាអ្នកស្រុកក្រីក្រអីដែរទេមកឃើញទស្សនភាពទាំងអស់ហ្នឹងស្រាប់តែមានចិត្តបង្អោនទៅរកសម្បត្តិនេះនឹងឯងចឹងដល់ចង់ខំប្រឹងបំពេញបំសសល់ទៀងសិលហ្នឹងហើយបំបាមីព្រះអង្គមានប្រាប់ផង ឲ្យសម្រេចតាមពីដីប្រាថ្នាដល់ទៅពេលដាច់នេះនឹងឯងបានជាយកទៅ7ថ្ងៃព្រះបរមពុរិស័ទក៏អស់ជីវិតហើយក៏ទៅកើតជាស្ដេចនេះនឹងឯងវាមានខ្លួនសស្គុះសសដូចប្រាក់សដូចប្រាក់ណាព្រះនិតិសន្ធិហើយព្រះអង្គឃើញរូបកាយអញ្ចឹងក៏មានសេចក្តី ដៅរហើយស្ដាយក្រោយថាដោយអំណាចលោកវិចិត្តនាំឲ្យយើងមកកើតអត្តភាពជាសត្វពួកក្នុងកាលនោះដាច់នេះនិមិត្តជាមនុស្សស្អាតទៅរងគ្រឿងអីដូចស្ដាច់មនុស្សអញ្ចឹងណាអញ្ចឹងវាភ្លេចគិតថាជានាគទៅដល់ទៅពេលដឹកចាប់ផ្ដើមបដិសន្ធិហ្នឹងគឺត្រូវតែរូបរាងជានាគអញ្ចឹងឯងអញ្ចឹងប៉ុន្តែកើតឡើងហ្នឹងគឺធំតែម្ដង ក្នុងកំណើតពពុរិស័ទនឹងដល់ចឹងទៅបានពួកនាងនាគមានរិកានឹងឯងបានមកជាភិរិយាជាមហេសីអីអីហ្នឹងហើយហេសីធំហ្នឹងឈ្មោះសុកមនៈទេវីនឹងដែលជារាហុលមេតាទៀតគឺណា នៅនឹងចាំស្រាប់ជាហ្មងបានថារឿងអធិស្រ័យរឿងបនបារមីរឿងអីអីហ្នឹងរៀបចំទៅតាមឧបនិស្ស័យរៀបចំទៅតាមបនហ្នឹងហ្នឹងហើយក៏ហៅពួកនាងមានអកាមកប្រគំតន្ត្រីអីព្រឹបព្រឹបចឹងទៅព្រះអង្គឮសូរសំឡេងជាទឹកនៅក្នុងឋាននេះហ្នឹងដល់ចឹង ព្រះអង្គក៏ដូចភ្លេចអំពីអាការដែលក្រៅកាហាយហ្នឹងទៅដល់ពេលហ្នឹងព្រះអង្គក៏មានរិទ្ធទៅទាំងណានិមិត្តអត្តភាពជារូបរាងជាមនុស្សណាស្អាតស្រស់សង្ហាទៅហើយប្រដាប់ទៅដោយគ្រឿងរាជអីចឹងទៅអាការដៅកាហាយហ្នឹងក៏រលត់បាត់ទៅ ហើយក៏នៅសោយទិព្វសម្បត្តិក្នុងនេករាជនឹងប៉ុន្តែក្រោយមកព្រះអង្គនឹកក្នុងកំណើតជាមនុស្សដែលអាចពេញបុណ្យកុសលអ្វីអ្វីផ្សេងផ្សេងទៀតបានទាំងអស់ឥឡូវមកកើតសបាយវិរេកាមគុណអញ្ចឹងធ្វើជីវិតឲ្យអស់ទៅរាល់ថ្ងៃរាល់ខែអញ្ចឹងព្រះអង្គក៏ចាប់ផ្លឹកនឹករសោបោសុទ្ធដើម្បីឲ្យបានកំណើតជាមនុស្សវិញ នឹងបានពេញបុណ្យកុសលរួចផុតចាកជាតិជារាមរណៈវត្តសង្សារនឹងមិនមានខ្លឹមសារអីក្នុងជាតិកំណើតទេកើតជាតិណាក៏គ្មាននរណាបានអីដែរនៅក្នុងអំណាចជារាជាធិមរណៈទាំងអស់ចឹងគឺថាប្រព្រឹត្តធម៌ដើម្បីឲ្យរួចផុតចាកជាតិជារាមរណៈនឹងរសាឧបោសថនៅក្នុងព្រះរាជដំណាក់បាននៅព្រះរាជឧទ្យានបាននាងនាគមានវិការនឹង ណាចេះតែទៅប្រគំទៅទៅលួងលោមទៅអីទៅព្រះអង្គដាច់កបោសុតនឹងរឿយរឿយចឹងកណាក្នុងក្នុងព្រះអរិយថាហ្នឹងប្រាប់ទៅព្រះអង្គគឺថាត្រូវដាច់កបោសុតហ្មងចឹងនៅឋាននេះនឹងអត់បានចឹងក៏មកប្រសាបោសុតសិលនៅដែនដីមនុស្សនៅទៅគេគោរពបូជាចឹងព្រោះមនុស្សក្នុង ដែលមេធៈហ្នឹងគោរពបូជានេះអូណាអរគុណនេះអីអីដែលបានជួយឲ្យពរាជាមានជីវិតហើយនឹងធ្វើឲ្យគ្រប់គ្រងនគរទាំងអង្គៈទាំងអីចឹងទៅឃើញព្រះបរិស័ទនៅនឹងកន្លែងដំបូកមួយចឹងទៅក៏មកបោសសម្អាតទីកន្លែងហ្នឹងហើយដឹងធនៈហ្នឹងស្លូតនេះហ្នឹងកម្មសិលអីអីទៀត ព្រាមមួយនោះមកធ្វើជាកលែងប្រក់អីអីទៀតទៅបរិស័ទនឹងប្រជិតនៅនឹងទៅទាំងអ្នកស្រុកអ្នកភូមិនឹងមកធ្វើសការៈបូជាគ្រឿងប្រអប់អីអីបន់ស្រន់សូមកូនប្រុសសូមស្អីស្អីអ៊ូអចឹងទៅគឺណាហ្នឹងឯងកើតទៅជារឿងបន់ស្រន់ទៅទៀតទៅប៉ុន្តែ ចំណែកព្រះនាងសុំម្នាក់ទេវីនឹងនុកពិផលក្នុងចិត្តក្រែងតែព្រះស្វាមីមានឯកាអីទេទៅតែដីមនុស្សទៅមិនមែនសុទ្ធតែមនុស្សល្អទេចឹងពេលព្រះស្វាមីត្រឡប់មកនឹងក៏សាកសួរបើព្រះស្វាមីមានហេតុការអីនៅតែដីមនុស្សចឹងតើមាននិមិត្តអីដើម្បីឲ្យខ្ញុំម្ចាស់នឹងបានដឹងព្រះបរមពុទ្ធសាសក៏នាំទៅកាន់ស្រះណាមង្គលចឹង ប្រាប់ថាប្រសិនបើយើងនឹងឯងណាមានការអីនៅដែនដីមនុស្សគឺថាទឹកហ្នឹងវានឹងល្អក់បកហើយប្រសិនបើសត្វត្រុតអីអីហ្នឹងត្រូវមកចាប់យើងនឹងយកទៅទឹកហ្នឹងត្រូវពុះដៅតែបើត្រូវពូអាយលំពេអីអីមកចាប់គឺថា ទឹកនឹងនឹងត្រូវទៅជាពណ៌ក្រហមដូចឈាមណាប្រាប់ពីនិមិត្តនឹងចឹងហើយព្រះបរមពុរិស័ទនឹងក្រោយមកមានរឿងជាមួយនឹងណាអាយលំពេនឹងឯងទេវតតក្នុងកាលនោះរៀនមុនចឹងរៀនមុនមកដើរតាមផ្លូវជួបបណ្ដោយហើយដល់ទៅអាដែលជួបហើយហើយខ្លួនឯងមានអវិជ្ជានឹងវាចង់ហ្នឹងឯងណា ហ្នឹងហើយចំណេះវិជាហ្នឹងវាមិនអីទេប៉ុន្តែវាត្រូវនឹងអាចិត្តអាក្រក់នឹងឯងដែលនាំឲ្យមានទីវេរាតទៅទៀតហ្នឹងគិតទៅនេះនឹងកាលហ្នឹងព្រះអង្គប្រពន្ធដងនឹងកលដងកលជួស្រែយើងហ្នឹងហ្នឹងហើយមិនជាធំអីប៉ិនទូប៉ិនដើមថ្នោតអីទេហ្នឹងឯងប៉ុណ្ណឹង បើកាលដែលព្រះអង្គជាសង្ឃបាលនឹងធំជាពិនទូកណាហ្នឹងហើយកាលដែលព្រះអង្គជាពូរកតក៏ជាមិនសូវជាធំអីបានដែរប៉ុណ្ណាហើយក៏ចាប់ផ្ដើមសូត្រមន្តដែលរៀនមកអញ្ចឹងណាក្រំតែសូត្រងងងងងងពុទ្ធរិស័ទថាដូច គេយល់ស្អីខាតិចអញ្ចឹងឯងហើយនៅពីលើក្បាលនឹងក៏ដៅទៀតពោធិសត្វមានពឹសខ្លាំងណាស់បើនឹងតបតព្រាមនឹងចេះប្រពន្ធណាក៏ខ្លាយទៅជាផេះតិចហុយតាមខ្យល់ព្រាមទៀតដោយអំណាចពឹសណាដោយអំណាចពឹសដែលចេញទៅនឹងគឺធ្វើឲ្យធ្វើឲ្យសាច់ឈាមឆ្អឹងនឹងគឺថារលួយទៅជាផេះហ្មងចឹង បានប៉ុន្តែព្រះអង្គខ្លាចសៅមកសិលបិទភ្នែកយកក្បាលដាក់ក្នុងខ្លួនទៅទៅរួចទៅនោះគឺសូត្ររួចចឹងស្ររួចហើយចឹងទៅទីទៅពេឆ្នាំយកមកស្ដោះលើខ្លួនទៅដោះណាថាដូចចាក់ទឹកក្តៅលើចឹងហ្នឹងទឹកក្តៅលើកំពង់ពោះហ្នឹងហើយព្រះអង្គទ្រាំនឹងសេចក្តីទុក្ខ អត់មានញ៉ាំងសេចក្តីក្រោធឲ្យកើតឡើងទេដឹកឃើញថាឧបោសថព្រះអង្គរក្សា2ថ្ងៃទាំងគឺ14កើតនិង15កើតកណាហ្នឹងហើយរាល់14កើត15កើតនឹងតតែថ្ងៃ100បានត្រឡប់ទៅឋាននេះវិញណាហើយថ្ងៃ13កើតនឹងពេលយប់នឹងមកត្រៀមរៀបចំលើកឡើងទៅឋានឧបោសថ 100បានទៅវិញអស់កាលដូចយូរមកហើយដើម្បីឲ្យបានដំណើរជាមនុស្សហើយនឹងប្រព្រឹត្តណាដូចជានៃខមៈអីអីចឹងក្នុងដំណើរជាមនុស្សហ្នឹងឲ្យបានជាព្រះសម្មាសម្ពុទ្ធហ្នឹងដល់ទៅចឹងគឺថាក្នុងថ្ងៃពេញបូរមីថ្ងៃហ្នឹងដែលត្រូវកូនព្រានដែលរៀនមុនហ្នឹងមករួចទៅ យកអាអាឈើឈើជាពីមទាំងយកមកបុកលើលួនព្រះអង្គនឹងណាបុកតាំងពីក្បាលមកដល់កន្ទុយជ្រុំច្រាំហ្មងណាគឺណាហើយទុក្ខវេទនាក៏ប៉ុណ្ណាព្រះពោធិសត្វនឹងអត់ត្រង់មែនទេបាក់អឹងឆ្អែងព្រុកព្រុកព្រុកព្រុកបាក់ឆ្អឹងហ្នឹងណាដល់ទៅធ្វើឲ្យព្រះអង្គ ទ្រោមអញ្ចឹងហើយបានទៅចាប់ហាមាត់ទាញមកហាមាត់ហ្នឹងស្ដោះស្ដោះឆ្នាំទៅពីលាយជាមួយទឹកមាត់ចូលទៅទៅណាគ្រាន់តែឆ្នាំហើយនឹងមន់ចូលទៅក្នុងមាត់ប្រាជ្ញទៅហ្នឹងណាថ្មិញព្រះអង្គជ្រុះទាំងអស់ណាមុនឯងឆ្នាំហ្នឹងបកែហ្មងចឹងណាថ្មិញនេះរូបទាំងអស់ហើយឈាមពេញមាត់ហូរមកខ្លះខ្លះខ្លះខ្លះ រួចទៅចាប់ទាញមកដាក់ដីឡើងជន់ទៀតជន់តាំងទៅពីក្បាលមករកបន្ទុយដឹងថាអន់ហើយបានយកវោនឹងមកចងធ្វើស្បោងចាប់ព្រះអង្គដាក់ក្នុងនឹងរះប៉ុណ្ណឹងដោយដឹងថាអ្នកនឹងវាមានកម្លាំងប៉ុណ្ណឹងយកទៅកម្មនិគមតូចធំអីប្រើមុនឲ្យកោរិស័តរំដើម្បីយកលុយទៀត ដើម្បីបានលុយឲ្យពោស័ព្ទរំធ្វើចេះធ្វើចុកអីសពគ្រប់នឹងឯងប្រើមុននឹងវាមានមុនបកែហើយព្រះរំពោរិស័ព្ទស្ថិតនៅក្នុងមុនរបស់ព្រាមនឹងហើយបាក់ដឹងបាក់ឯងអស់ប៉ុន្តែនៅរំបានគេទៅបាញ់កែបយកមកឲ្យព្រះអង្គបរភោគព្រះអង្គថាព្រះអង្គគិតថាបរភោគទៅគេសម្លាប់ចំពោះយើងអញ្ចឹងវាងាប់គេអស់ហើយ អត់បរិភោគទៀតអត់បរិភោគទៀតចឹងគេលេងលេជាមួយទឹកឃុំឲ្យអត់បរិភោគទៀតអត់អាហារទៀតអត់ឲ្យគេឲ្យរំនៅរំបានទៀតអូយដល់បានលុយសម្បើមទៀតមិនមិនដែលមានអ្នកណាមអារម្មណ៍មកដែងសិល្បៈអីអីផ្សេងផ្សេងបានប្រាក់ដាក់ទាំងអតេះអូបើមទៀតទៅជន់បត់ទៀតនឹកឃើញតែអូម្ដងនេះចូលវាំងនេះអញ ច្រើនប៉ុណ្្នឹងនៅតែចង់បានឲ្យច្រើនទៀតចូលទៅវាំងចឹងហើយក្នុងកាលនោះព្រះសិរីបុត្រណាជាពរាជាទ្រង់ពនាមអុកសេនៈបណ្ណាហ្នឹងឯងនៅនឹងនគរមគ្គភៈហ្នឹងថាអូមានគេឲ្យនិរមពីនិរមរមមែនទេរមវាយពរាជាក្នុងពរាជវាំងមនុស្សផ្ទះដៃ គឺថានាគហ្នឹងរំហើយមានការសម្ដែងផ្លែកផ្លែកដោយអំណាចនៃរិទ្ធិរបស់នាគហ្នឹងណាហ្នឹងហើយធ្វើឲ្យឃើញមកកណាត់អីអីចឹងទៅបាត់មកកណាត់អីអីគឺថាអស់ចានទេអញ្ចឹងគឺណាតែហូដោយត្រង់ដែលឃើញនេរមនឹងបានដឹងពីទុក្ខវេទនារបស់ព្រះបរមពុរិស័ទអីហ្នឹងទៅយ៉ាងម៉េចទេ ណារៀបរាប់អំពីព្រះនាងសុមនៈទេវីម៉ែសីព្រះអង្គបាត់ព្រះអង្គយូរទៀតបណ្ណាចឹងក៏បានទៅកម្មស្រះមង្គលនឹងឃើញទឹកក្រហមដូចឈាមហ្មងចឹងបណ្ណាអញ្ចឹងក៏ស្រែកយំរួចទៅក៏បាត់ពីឋាននេះនឹងមកដើររោហ្មងចឹងដើររោព្រះស្វាមីអង្គ ទៅចូលក្នុងណានគរចូលទៅរហូតណាទៅតែនកាសីទៅអីហ្នឹងរោណាព្រះស្វាមីនឹងបានឃើញឃើញហើយសំដែងខ្លួនណារូបរាងជាមនុស្សស្រីទៀតណានៅនឹងឯកោអាកាស ហើយពពោធិសត្វនឹងកំពុងអារម្មណ៍នឹងត្រូវតែដាក់ភ្នែកមើលទៅស្គាល់ប្រពន្ធហ្មងទៀតអៀនហ្មងចឹងណាអៀនលូនចូលមកក្នុងស្បោងវិញណាដាក់បាចូលទៅក្នុងខ្លួនអៀនប្រពន្ធហ្នឹងឯងមករំតាមអំណាចមុនរបស់ព្រាមនឹងព្រះអង្គនៅតែក្នុងបហបតិរក្សាសិលចឹងឯងមិនឲ្យប្រព្រឹត្តទៅជាបាណារិបាតទេ ព្រោះព្រោះមិនមែនសម្រាប់តែថ្ងៃឧបោសថទេណាហ្នឹងឯងទូទៅហ្នឹងអញ្ចឹងហើយដល់ចឹងព្រះរាជាឆ្ងល់ទីមិនបាននាកឈប់រំមើលចូលមើលឡើងទៅលើមេឃឃើញចឹងឃើញបានមានការសាកសួរនឹងឯងចឹងព្រោះណាអាហ្នឹងគឺព្រះជាប្របាទអុកសេនៈណាជាព្រះជានៅក្នុងនគរពរាមសីចឹងព្រោះណាពុព្រាមហ្នឹងនាំ ព្រះអង្គណាពីនគរមួយទៅនគរមួយធ្លាយទៅដល់ពរិណស័យដល់កណាបានត្រាស់សួរថានាងជាអ្វី មានពលឺដូចជាភ្លេចបន្ទោឬដូចជាផ្កាយព្រឹកនាងជាស្ត្រីទេវតាឬក៏ជាស្ត្រីកន្ធប់យើងមិនសង្កល់នាងថាជាស្ត្រីមនុស្សទេនៅឯដល់អាកាសហ៎ហ្នឹងហើយបាន នាងសុមនៈទេវីណានេគីនឹងគឺបានក្រាបបង្គំទូលថាបបពិតមហារាជខ្ញុំម្ចាស់មិនមែនជាស្ត្រីទេវតាមិនមែនជាស្ត្រីកន្ធប់មិនមែនជាស្ត្រីមនុស្សមែនបបពិតព្រះអង្គដ៏ចម្រើនខ្ញុំម្ចាស់ជានេនាងនេមកក្នុងទីនេះដោយ សេចក្តីត្រូវការព្រះរាជាក៏ទ្រង់ត្រាស់ សួរថានាងមានចិត្តតក់ស្លុតមានឥន្ទ្រីញើរន្ធត់ទាំងដំណក់ទឹកភ្នែកទាំងឡាយក៏ហូរសស្រាក់ចាក់ភ្នែកទាំងឡាយរបស់នាងប៉ុណាមកឃើញប្តីចឹងយំទាំងយំណាហ្នឹងឯងអត់មានមកឆ្លើយឆ្លងអីជួបប្តីអីកើតនៅក្នុងរូបជានេហើយមករំតាមអំណាចទៅគេបញ្ជាអញ្ចឹងណា ណាហើយវានឹកឃើញទឹកស្រះឯណោះដូចឈាមមកនឹកឃើញទុក្ខវេទនារបស់ប្តីនឹងក្រៃលែងចឹងចឹងទៅព្រះរាជាឃើញហូរសស្រៈណាទឹកភ្នែកនឹងចាភ្នែកទាំងឡាយរបស់នាងចោះវត្ថុអ្វីរបស់នាងបាត់ណាមនាលនារីនាងចង់បានរបស់អ្វីបានជាមកក្នុងទីនេះចូលនាងប្រាប់ហេតុនោះមកចោលណាបាន នាងនេះអានឹងពោលថាបបិទ្ធព្រះអង្គជាធំជាងជនពួកជនបានហៅសក្តាថាឧរគៈឧរគៈនឹងទៅដោយទ្រូងឧរៈនឹងគឺទ្រូងទៀងគៈនឹងគឺគិមៈទៅនឹងហើយគឺសត្វដែលទៅដោយទ្រូងចឹងប៉ុន្តែមានដៃជះដល់ខ្ពង់ខ្ពស់ទូលព្រះជាណាមានដៃជះដល់ខ្ពង់ខ្ពស់ណាតែងហៅសត្វនោះថានេនេ បរោះអ្នកត្រូវការចិញ្ចឹមជីវិតបានចាប់អ្នកនោះមកហើយសូមព្រះអង្គលែងអ្នកនោះផងហើយរួចពីចំណងទៅអ្នកនោះគឺជាប្តីរបស់ខ្ញុំម្ចាស់ណារួចទៅបានតរាជានឹងសួរណាតាអ្នកនឹងមានដៃជះដល់ពងខ្ពស់អញ្ចឹងហើយមិនក៏ឲ្យគេចាប់បាន នឹងឯងដែលនាគរាជនេះបរិបូរដោយកម្លាំងនិងព្យាយាមហើយហើយឃើញមកដេចក៏ស្ដាច់មកលុះនៅក្នុងកណ្ដាប់ដៃនៃមនុស្សកំសត់ទៅវិញមនានាងនាចូលនាងប្រាប់ហេតុនោះដល់យើងធ្វើដូចដេចដើម្បីយើងបានស្គាល់នាគដែលគេចាប់មកនោះបាននាងនាគនឹងពោលថាពេទ្យឆ្នុកមែននាគរាជនោះបរិបូរដោយកម្លាំងនិងសេចក្តីជាយាមអាចធ្វើសំបីនៅនគរ អាចធ្វើសូមបីនៅនគរឲ្យជាផេះបានណាធ្វើនគរទាំងមូលហ្នឹងឲ្យទៅជាផេះបានទៅហ្នឹងឯងដោយកម្លាំងរិទ្ធហ្នឹងក៏ប៉ុន្តែអ្នករាជនោះគោរពធัวព្រោះហេតុនោះទៅខំប្រព្រឹត្តនៅតបៈធัวរក្សានៅឧបោសថសិលមិនបានបៀតបៀនសំបីតែបុគ្គលដែលបៀតបៀនចំពោះខ្លួនហ្នឹង បពិតរាជានេតរាជាអ្នករក្សានៅចតតស័យឧបោសថនិងបណ្ណរស័យឧបោសថបណ្ណា14កើត15កើតនឹងនៅចិត្តផ្លូវកលែងកែងបរោះអ្នកត្រូវការចិញ្ចឹមជីវិត បានចាប់នេតរាជនោះមកហើយ សូមព្រះអង្គលែងនៅនេតរាជនោះពីចំណងនេតរាជនោះគឺជាប្តីរបស់ខ្ញុំម្ចាស់ នាងនេះជាស្រីស្នំរបស់នាងតរាជ16000ហ្នឹងហើយស្រីស្នំរបស់នាងតរាជ16000យ៉ាងពាក់កណ្ដុលជាវិការៈនៃកាយមនីមានផ្ទះជាទីដេកនៅក្នុងទឹកនាងនាគទាំងនោះឯងក៏ដល់នៅនាគតរាជនោះឯងជាទីពឹងសូមព្រះអង្គលេងនៅនាគរាជនោះដោយនៅកន្លងធัวដោយអំពើមិនអាក្រក់គឺដោយ ស្រុកសួយដោយមាសស្ដោដោយគោមរយចូលឲ្យអ្នកមានកាយរួចឆ្លាស់ហើយត្រាច់ទៅចុះអ្នកអ្នកត្រូវការដោយប៉ុនចូលរួចពីចំណងចុះហ្នឹងណាគឺសូមឲ្យព្រះអង្គជួយលេងអ្នកហ្នឹងទៅហើយឲ្យស្អីស្អីទៅអ្នកដែលចាប់អ្នកហ្នឹងទៅជាថ្លៃធ្នូណាឲ្យស្រុកសួយឲ្យមាសស្ដៅឲ្យស្អីស្អីទៅគេទៅសូមឲ្យព្រះអង្គជួយចាំផង រាជានឹងក៏បានប្រាប់ថាយើងដោះលែងនេតរាជដោយនៅកន្លងធัวដោយអំពើមិនអាក្រក់គឺដោយស្រុកសួយដោយមាសឆ្ដោដោយគោ100ចូលឲ្យអ្នកមានកាយរួចស្រឡះហើយត្រាច់ទៅចុះអ្នកអ្នកត្រូវការដោយបន់ចូលរួចពីចំណងចុះ មនាលព្រានយើងឲ្យមាសឆ្ដោមីរួយផងគុតដួលជាវិការៈនៃកាយមនីដ៏ច្រើនផង បលាំងមាន ជ្រុង4ផង មានពួរដូចជាការតគៀតផងភរិយាស្មើគ្នាដោយវ័យរបស់អ្នកនឹងណា2អ្នកផងកោឧសភៈ100ផងអ្នកមានកាយរួចស្រឡះហើយចូលត្រាស់ទៅចុះអ្នកអ្នកត្រូវការដោយបុណ្យចូលរួចពីចំណងចុះ ទៅណាត្រូវលួសនេះហ្នឹងសម្បើមណាស់ណាមាសឆ្ដោ100 100ដុំគុណដុលជាវិការៈនៃកែមនីដ៏ច្រើនបលាំងមានជ្រុង4ពួរផ្កាតគៀតណាភរិយាក្មេងវ័យដូចជាព្រាបនឹង2នាក់ទៀតគោឧសភៈ100ទៀតណាដើម្បីឲ្យលេងទៀតហើយអាយលពេកហ្នឹងគេនិយាយគួរសមគេថា បបិទ្ធព្រះអង្គជាធំជាងជនព្រះរាជអង្គការរបស់ព្រះអង្គវាចាព្រះរាជអំណោយក៏បានដែរមិនបាច់ឲ្យអីទូគុំក៏បានដែរថាឲ្យលេងលេងអីណាស្ដាប់ព្រះអង្គសឹងអីហ្នឹងប៉ុន្តែបើឲ្យហើយយកណាទូលព្រះបង្គំសូមលេងនេកនោះអំពីចំណងនេកមានកាយរួចឆ្លាស់ហើយចូលត្រាច់ទៅចុះនេកនេកត្រូវការដោយបន់ចូលរួចពីចំណងចុះណា បានព្រះរនាមភិព្រះអង្គទ្រង់ត្រាស់អភិសម្ពុទ្ធគាថាចាំបាយកនេបានរួចហើយក្រាបបង្គំទូលព្រះជាថាបបិទ្ធព្រះជាក្នុងដែនកាសីសូមថ្វាយបង្គំព្រះអង្គបបិទ្ធព្រះអង្គអ្នកញ៉ាំងដែនកាសីឲ្យចម្រើន សូមថ្វាយបង្គំព្រះអង្គទូលព្រះបង្គំជាខ្ញុំសូមគោងក្រពុំរាមដៃចំពោះព្រះអង្គ ទូលព្រះបង្គំជាខ្ញុំចង់បង្ហាញនៅលំនៅរបស់ទូលព្រះបង្គំជាខ្ញុំដល់ព្រះអង្គណាអរគុណព្រះអង្គតែពេលដែលអាយអំពីនឹងលេងមុនទៅគឺនេះរាជព្រះបរមពុរិស័ទនឹងក៏បានអត្ថភាពជាមនុស្សបានចឹងគឺណានឹងឯងហើយក៏ដើម្បីតបស្នងសងគុណព្រះអង្គនឹងចង់ជាព្រះអង្គដើម្បីថាទៅឋាន ជួងនេះហ្នឹងដើម្បីតបស្នងសងគុណផ្សេងផ្សេងហ្នឹងណាតែរាជាមិនតាន់ជឿអីទុកចិត្តទេមានពាក្យឆ្លើយឆ្លងគ្នាណាតទៅទៀតចឹងហ្នឹងហើយរាជាក៏បានតបថាមនុស្សស្និទ្ធស្នាលនឹងពួកអមនុស្សដោយហេតុណាអ្នកប្រាជ្ញទាំងឡាយពោលនៅហេតុនោះថាជាសេចក្តីស្និទ្ធស្នាលអាក្រក់ដោយពិតប៉ុន្តែបើអ្នកអង្វររឿងនោះនឹងយើងមនាលនេះយើងនឹងទៅមើលលំនៅរបស់អ្នក ណាព្រះបរមពោធិសត្វក៏បានពោលថាបើຕົកជាខ្យល់គួចយកភ្នំទៅបាន ព្រះច័ន្ទនិងព្រះអាទិត្យជ្រុះចុះមកលើផែនដី ទោះស្ទឹងទាំងពួងហូរបញ្ច្រាស់បានបបិទ្ធរាជាទូព្រះបង្គំជាខ្ញុំមិនខលនៅពេលកុហកទេផ្ទៃអាកាសបែកឃ្លាយក្តីសមុទ្ររីងឈ្នួតក្តីផែនដីជាទីត្រួតសត្វត្រួតប្រប់ក៏បីខ្មោទាំងភ្នំព្រះសម័យសម្ដកឡើងព្រមទាំងឫក្តីបបិទ្ធរាជាទូព្រះអង្គមជាខ្ញុំមិនពោលកុហកទេព្រះជាក៏បានត្រាស់ថា មនុស្សស្និទ្ធស្នាលនឹងពួកអមនុស្សដោយហេតុណាអ្នកប្រាជ្ញទាំងឡាយពោលនឹងហេតុនោះ ថាជាសេចក្តីស្និទ្ធស្នាលអាក្រក់ដោយពិតប៉ុន្តែបើអ្នកអំបររឿងនោះយើងនឹងទៅមើលឋានរបស់អ្នកពួកអ្នកសោតក៏ជាសត្វមានពឹសដ៏ខ្លាំងក្លាពលិបណាស់មានតែជាច្រើនឆាប់ខឹងអ្នករួចពីចំណងបានព្រោះហេតុនៃយើងអ្នកគួរដឹងនៅប្រការៈគុណដែលយើងបានធ្វើហើយអ្នករាជក៏បានពោលថា បុគ្គលណាមិនស្គាល់នៅបុគ្គលមានកុសលកម្មធ្វើហើយដូចជាព្រះអង្គដែលជាអ្នកមានឧបការៈគុណហ្នឹងណានឹងឯងប្រកបដូចជាព្រះអង្គបុគ្គលនោះចូលឆេះនៅក្នុងនរកមានសភាពគួរស្បើមកុំឲ្យបាននៅសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយបន្តិចបន្តួចសោះចូលជាប់នៅក្នុងទ្រង់ដល់នៅសេចក្តីស្លាប់ចុះនឹងឯងព្រះបរមពុរិស័ទនឹងបញ្ញាដូចថាប្រកាសនៅពាក្យនឹង តែបុគ្គលណាដែលមិនដឹងឧបការៈគុណរបស់អ្នកតីមិនស្គាល់បុគ្គលអ្នកដែលបានធ្វើកុសលកម្មមកលើខ្លួនឯងហ្នឹងឲ្យអ្នកនឹងទៅឆេះក្នុងនរកទៅហ្នឹងហើយកុំឲ្យមានសេចក្តីសុខអ្វីបន្តិចបន្តួចឲ្យឲ្យស្លាប់ក្នុងទ្រង់ទៅព្រះជាក៏បានពោលថាពាក្យបញ្ញារបស់អ្នកនោះជាពាក្យសច្ចៈអ្នកចូលក៏មានសេចក្តីក្រោតអ្នកចូលកំចងសេចក្តីក្រោតទុក ពួកគ្រុឌទៅចូលវាលេងតតលនាគទាំងអស់របស់អ្នកដោយពួកមនុស្សវាចាកំណួភ្លើងក្នុងកិមហរដូវដូចឆ្នោតចោះនឹងឯងគឺយើងមិនអាំងភ្លើងអីពេលក្តៅអីចឹងទេនឹងឯងក្តៅគេចចេញពីភ្នក់ភ្លើងហ្នឹងទៅរួមមលុបរួទឹកអីចឹងទៅគឺថាសូមឲ្យពួកគ្រុឌនឹងឯងកុំបៀតបៀនតកូលនេះដោយពាក្យសច្ចៈរបស់អ្នក នាគធរេក៏បានតបតបពិតព្រះអង្គជាធំជាជនព្រះអង្គអនុគ្រោះនៅកកូលនាគដូចជាមេត្តាអនុគ្រោះនៅកូនប្រុសតែម្នាក់ដែលជាទីស្រឡាញ់ស្មោះចំណែកខាងទូលព្រះអង្គជាខ្ញុំសូមចំណែកទូលព្រះអង្គជាខ្ញុំព្រមទាំងត្រកូលនាគនឹងធ្វើនៅការផ្ាយខ្វល់បំរើចំពោះព្រះអង្គដ៏លើសលប់ព្រះជាក៏តបក៏បានប្រកាសក្នុងពេលនោះ ណែវើយពួកភ្នាក់ងារគ្រប់តំណែងចូលទិមរាជរដ្ឋទៅវិចិត្រដល់ប្រពៃចូលទិមអសដរដែលកើតនៅក្នុងដែនកម្ពុជាជាពេលអណៈទូមានបានបត់ល្អហើយចូលរៀបតម្រៃប្រដាប់ដោយគ្រឿងមាសយើងនឹងទៅមើលលំនៅរបស់នេះព្រះដ៏មានពុទ្ធិព្រះអង្គទ្រង់ត្រាស់ជាអភិសម្ពុទ្ធគាថាថាពួកស្គរធំស្គរតូចត្រែសាំងរបស់ព្រះរាជាពនាមឧបសេនអ្នកបលន់ឬឡើងព្រះរាជាទ្រង់ ព្រះលំអច្រើនប្រការទ្រង់ស្ដេចយាងទៅក្នុងកណ្ដាលនៃពួកនារីដែលចោមរោមដោយជំវិញព្រះរាជាអ្នកញ៉ាំបែនការសីឲ្យចម្រើនបានទួតផែនដីដ៏វិចិត្រដោយមាសនិងប្រាសាទទាំងឡាយជាវិការៈនៃមាសដែលត្រាលដោយបន្ទះកៅបេតូ ព្រះរាជាអង្គនោះទ្រង់ចូលទៅកម្មនេកពិភពដ៏សម្បើមជាទីនៅនៃចំបៃនេករាជដ៏ភ្លឺស្វាងដូចជាពួរនៃព្រះអាទិត្យមានរស្មីផ្លេកផ្លេកដូចជាផ្លេកបន្ទោពួរមាស់ប្របាទកាសីទ្រង់ទួតនិវេសដ្ឋានរបស់ចំបយនេករាជដ៏ដេរដាស់ដោយឈើទាំងឡាយផ្សេងផ្សេងដល់ផ្សព្វផ្សាយដោយក្លិនក្រអូបផ្សេងផ្សេង កាលដែលប្របាបការសេយទ្រង់ចូលទៅហើយដូរតន្ត្រីទាំងឡាយជាទឹកក៏លន់ឮឡើងអ្នកកញ្ញាទាំងឡាយក៏រំខ្វាយក្នុងពរិយតិវេនៃចំបញ្ញនេក្រាពរិយតិវេនោះដេរបាស់ដោយពួកនៃអ្នកកញ្ញាព្រះរាជាក្នុងដែនកាសីទ្រង់ជ្រះថ្លាឡើងគង់លើបល្ល័ង្កជាវិការៈនៃមេឃមានបង្អែកដ៏លាតលួនដោយក្លឹមចាំង ប្របាទកាសីនោះទ្រង់សោយទ្រង់រីករាយក្នុងនេតវិភពនោះហើយ មានព្រះរាជអង្ការចំពោះចំបាយៈនេតរាជថាវិមានដ៏ប្រសើរទាំងឡាយរបស់អ្នកនេះមានពណ៌ដូចជាព្រះអាទិត្យដ៏ភ្លឺភ្លេកភ្លេកធម្មជាតិប្រកបដូច្នេះមិនមានក្នុងមនុស្សលោកទេមនាលនេះអ្នកធ្វើតបៈធัวដើម្បីអ្វីពួកនាងនេះកញ្ញានោះពាក់នៅគ្រឿង ប្រដាប់មាសមានសម្លៀកបំពាក់ដ៏ល្អមានម្រាមដៃមូល ប្រកបដោយផ្ទៃដៃជើងដ៏ក្រហមមានសម្បុរមិនអាប់អោនលើកឡើងនៅរបស់ដែលជាទឹកបានទៅថ្វាយសំបីសោយធម្មជាតិប្រកបដូច្នេះមិនមានក្នុងមនុស្សលោកទេមនានីតើអ្នកធ្វើតបៈខោដើម្បីទៅកើតជាមនុស្សដើម្បីអីស្ទឹងទាំងឡាយមានទឹកតិចមានត្រីមានរកាក្រាស់មានអាពាសៈបស័យយំពិរោះ មានកំពង់ល្អធម្មជាតិប្រកបដូច្នេះមិនមានក្នុងមនុស្សលោកទេនានាអ្នកធ្វើតបៈគួរដើម្បីអ្វីពងគ្រាកងោកហង្សក្បាលដល់ជាទឹកស្រែកនៅសម្រែកដល់ពិរោះហើទុំពីលើព្រឹក្សាមួយទៅព្រឹក្សាមួយធម្មជាតិដែលប្រកបដូច្នេះមិនមាននៅក្នុងមនុស្សលោកទេនានាអ្នកប្រព្រឹត្តតបៈគួរដើម្បីអ្វី ដើមស្វាយដើមសាលព្រឹកដើមមៀនដើមព្រីងដើមរាជាព្រឹកដើមជានាមទាំងឡាយមានការរីស្គូស្គេរុក្ខជាតិដែលប្រកបដូចនេះមិនមាននៅក្នុងមនុស្សលោកទេម្នេនេះអ្នកធ្វើតបៈធ្វើរមីវៃក្លិនដូចជាទឹកទាំងឡាយរមែងបកផ្សាយជុំវិញស្រះបោកករណីទាំងនេះជានិច្ចគុណជាតិប្រកបដូចនេះមិនមាននៅក្នុងមនុស្សលោកទេម្នេនេះអ្នកធ្វើតបៈធ្វើរមីវៃ ព្រះបរមពុរិស័ទក៏បានឆ្លើយតបថាបបិទ្ធព្រះអង្គជាធំជាងជនទូព្រះង្គមជាខ្ញុំធ្វើតបៈធัวមិនមែនព្រោះហេតុទីចង់បាបកូនមិនមែនចង់បានទ្រព្យឬថាមិនមែនព្រោះហេតុទីចង់បានអាយុទេទូព្រះង្គមជាខ្ញុំចង់បានកំណើតមនុស្សព្រោះហេតុនោះទៅខំប្រឹងធ្វើតបៈធัวរាជាប្រាសួរថា អ្នកមានភ្នែកក្រហមមានរស្មីភ្លឺច្រាលឆ្អៅមានខ្លួនប្រដាប់ហើយមានសក់និងពុកមាត់កោកាត់ហើយប្រក់ព្រំយ៉ាងល្អដោយច័ន្ទក្រហមភ្លឺផ្សាយទៅគ្រប់ទិសដូចជាពួកបន្ទប់រាជអ្នកមានឫទ្ធិដូចជាទេវតាមានអានុភាពច្រើនបរិបូរណ៍ប្រកបដោយកាមទាំងឡាយគ្រប់យ៉ាងមរាអ្នកករាជមនុស្សលោកប្រសើរដោយពិសេសជាអ្នកគេពិភពនោះដោយហេតុអ្វីទៅ យើងសូមសួរអ្នកចំពោះហេតុនោះ ព្រះបរមពុរិស័ទឆ្លើយថាបបិទ្ធព្រះអង្គជាធំជាងជនសេចក្តីបរិសុទ្ធក្តីការសង្រួមក្តីបើវាចាកមនុស្សលោកហើយឥតមានទេបើទូលព្រះបង្គំជាខ្ញុំបានកំណើតជាមនុស្សហើយនឹងធ្វើនៅទីបំផុតនៃជាតិនិងមរណៈគណាគឺសំខាន់ណាក្នុងកំណើតជាមនុស្សហ្នឹងធ្វើនៅសេចក្តីបរិសុទ្ធហើយនឹងសេចក្តីសង្រួម វាចាកបាបនឹងឯងចឹងប៉ុណ្ណា រាជាបត្រាថាពួកជនដែលប្រកបដោយប្រាជ្ញាជាពហុសោជាអ្នកគិតនៅហេតុច្រើនប្រការគេត្រូវគប់រួបដោយពិតនៅអ្នកកេរចំណែកខាងយើងបានឃើញនៅពួកនាងនារីផងនៅអ្នកផងយើងនឹងធ្វើបន់ទាំងឡាយដោយច្រើនលក្ខរាជក៏បានពោលថាពួកជនដែលប្រកបដោយប្រាជ្ញាជាពហុសោជាអ្នកគិតនៅហេតុច្រើនប្រការគេត្រូវគប់រួបដោយពិតបបិទ្ធរាជាព្រះអង្គទ្រង់ទួតឃើញនៅពួកនាង អ្នកនារីផងនៅ ទូលព្រះអង្គមជាខ្ញុំផងទូលព្រះអង្គធ្វើនៅប៉ុនទាំងឡាយដោយច្រើនចុះប្រាក់របស់ទូលព្រះបង្គំជាខ្ញុំនេះច្រើនណាស់ទាំងគំនោមាសក៏ប្រហែលជាកំពស់ដើមខ្នោតសូមព្រះអង្គព្រះរាជបំរើនាំអំពីអ្នកនៃពិភពនេះទៅកសាងព្រះរាជរំណាក់ជាវិការៈនៃមាសពួកជាងចូលធ្វើកំពែងជាវិការៈនៃប្រាក់ចុះគំនោកៅមុខក្តារមាន5000 រតេះគំនូកែពីទូ5000រតេះសូមពួកជននាំទៅអំពីអ្នកនៃពិភពនេះហើយក្រាលលើផែនដីខាងក្នុងបរិយឲ្យជាទីមិនមានភក់មិនមានធូលីបបិទ្ធរាជាដល់ប្រសើរសូមព្រះអង្គគ្រប់គ្រងក្រុងបរិណសីឲ្យ ជាវិមានដល់ប្រសើរមានលំអច្រើននៅលើជានគរស្ដុកស្ដំទលំទលាយមានទភាពដូច្នេះចុះបបិទ្ធព្រះអង្គមានប្រាជ្ញាមិនថោកថយសូមព្រះអង្គសោយរាជចុះ ណាព្រះជាទទួលតែទទួលទាំងអស់ឲ្យអ្នកនឹងឯងមានរិទ្ធដឹកនាំមាសប្រាក់អីមកនឹងហើយក្នុងព្រះប្រថានឹងក្នុងជពូទ្វីបនឹងចាប់ផ្ដើមសម្បូរទៅដោយវត្តនៈទាំងអស់ពីពេលនឹងនឹងឯងដោយសារយកពីពិភពអ្នកនឹងមកអញ្ចឹងប៉ុន្តែហើយព្រះជាបានឧបសេនអ្នក បានចំណាយទ្រព្យសម្បត្តិទាំងអស់នឹងឯងនឹងពេញទានរសាសិលពីព្រោះឲ្យតម្លៃជីវិតមនុស្សជំបីតែនេករាជដែលមានសម្បត្តិទឹកដូចទេវតាក៏ព្រះអង្គត្រូវលះបង់ព្រមទាំងនេកមានអវិការអីទាំងអស់ឲ្យឲ្យបានកើតមកជាមនុស្សហើយខំប្រឹងរក្សាអបោសទ្ធសិលទំបីជាជីវិតក៏លះបង់ឥឡូវយើងកើតមកជាមនុស្សស្រាប់ហើយមិនគួរបណ្ដាលបណ្ដោយប្រមាថទេប្រហែលទេហ្នឹងឯង ដូច្នេះគឺថាព្រះបរមពុរិស័ទខំប្រឹងដើម្បីឲ្យបានកើតមកជាមនុស្សដើម្បីសេចក្តីបរិសុទ្ធដើម្បីសេចក្តីសង្រួមហើយនឹងធ្វើនៅទីបំផុតនៃជាតិជារាមរណៈយ៉ាងណាឥឡូវនេះយើងក៏បាននៅក្នុងកំណើតជាមនុស្សស្រាប់ហើយណាទៀតណានឹងឯងកុំបណ្ដោយឲ្យកំណើតដ៏ពិសេសយ៉ាង